ស៊ីវហ្វុងអ៊ូឈ្មោះដូចតារាចិន ក្រាបថ្វាយបង្គំគុណចាស់ខ្ញុំកណាមានសំណួរមួយលើគេថា នៅភូមិប្រកករណាមាន ស្រីវ័យកណ្ដាលម្នាក់ត្រូវបាន ព្រាយចូល ហើយថាចង់អាស្រ័យនឹងរូប អ្នកឈឺនោះ ហើយ បងប្អូនគាត់បានទៅរកគ្រូដោយ គ្រូនោះ ថាត្រូវពាក់កថារបស់គាត់ ហើយស្រោចទឹក3ថ្ងៃ បើមិនចេញត្រូវយកដើមក្តាតវាយតើតាមចំនួននេះតើព្យាបាលគាត់បានដែរឬទេ បើថាមាន ព្រាយចូលមែនគាត់មិនចង់សែនព្រេនឲ្យពួកវាតើគួរចម្រើនធម៌អ្វី របស់ពុទ្ធសាសនាយើង ឬក៏ត្រូវធ្វើដោយម្ដេចអឺ ធម៌ដោយព្រះសម្មាសម្ពុទ្ធត្រាស់ថា ធម្មោហវេរកតិធម្មចារឹងធម្មោសច្ចនោសុខមាវហាតិធម៌រក្សាបុគ្គលអ្នកមានធម៌បើសម័យអង្គខ្លួននឹងគាត់មិនយល់ធម៌នឹងជាស្អីផង ដោះស្រាយតាមមេគាធម៌នឹងដោះមិនរួចទេចាំបាច់ត្រូវទៅយល់ស្ដាប់ឲ្យកើតចិត្តជ្រះថ្លាឲ្យយល់ ពីរាងកាយនេះពីចិត្តវិញ្ញាណរបស់យើងនេះហ្នឹងហើយវាត្រូវតែយល់ហើយយល់យល់ពីចិត្តចិត្តសឹករូបនឹងឯងបើមែនតែនទៅតែបើមិនដល់ថ្នាក់នោះក៏យល់រឿងថ្នាក់ត្រឹមកម្មផល ធម្មតាសេចក្តីល្អធម្មតាក្នុងចិត្តហ្នឹងហ្នឹងរៀនបំបែកធាតខ្លះនៅក្នុងរាងកាយនឹងរោគឲ្យឃើញការបំបែក គេសាលោមានខាតនតានឹងបំបែកវាឲ្យអស់ក្នុងខ្លួននឹងអាហ្នឹងមេរៀនខ្លីៗពិចារណារឿយៗអូវព្រាយអីក៏ធ្វើមិនបានដែរពីព្រោះព្រាយក៏ដោយប្រែតក៏ដោយអំពើក៏ដោយវាធ្វើជាបញ្ញត្តិទាំងអស់វិធីវាធ្វើគឺធ្វើជាបញ្ញត្តិយករូបនេះយករូបនោះបោះនៅនេះនៅនោះចឹងបើសម័យខ្លួននឹងរៀនអត្វតੰសាការកម្មដ្ឋានយកមកពិចារណាបំបែកធាតក្នុងខ្លួននេះឲ្យឃើញថាមិនមែនអញទេ ចឹងឈឺនោះក៏មិនអញដែរគ្រាន់តែជាធាតដីទឹកភ្លើងខ្យល់ប៉ុណ្ណោះចាណារឿយរឿយរឿយរហូតដល់ដកសេចក្តីប្រកាន់ចេញពីរូបរាងកាយនឹងស្អីក៏យកអត់បានដែរប៉ុន្តែយើងវាអត់បានរៀនអានឹងហងៃហ្នឹងយើងអត់បានរៀនអានឹងទេយើងទៅវត្តគិតតែសុំអ្នកខ្មោចចូលហ្នឹងក៏ទៅវត្តសុំដែរតែសុំវាមិនបានទេសុំយូរទៅអាហ្នឹងហើយវាឃើញតែយើងសុំឃើញយើងខ្វះទីពឹងវាចូលបដ ாய் ទៅ នណាជាងញោមស្រីថ្មាគ្រូបកែមកប្រទេសកម្ពុជានឹងគ្មានពីណាស្គាល់គ្រូបកែជាងញោមស្រីម៉ានទេគ្រូពពោរិស័តនោះក៏ទៅគ្រូណានោះអ្នកលឿងនៅណានៅណាពពោរិស័តនោះ គេធ្វើឲ្យឃើញកោសក់មកយកទៅដាក់ទឹកចឹងនោះស្រាប់តែសក់គាត់នឹងคล้ายជាស្លឹកពោអីចឹងតែនិយាយគាត់ជឿមកតែជឿកាលនោះ ឃើញទេដូចអានិយាយលេងចឹងណាអាមើលពួកសៀកពួកអីពួករហាសកម្មអីធ្វើកិច្ចជប់នេះចេញនេះចេញនេះពួកនេះបើសិនតែទៅអង្គុយធ្វើអ្នកតាអីសីនៅស្រុកខ្មែរធ្វើបកែជប់ចេញនេះចេញនោះងូខ្មែរជឿងាប់មកជឿមិនបាច់រស់ជឿងាប់ហ្មងពួកហ្នឹងប៉ុន្តែពេលគាត់មើលដែរគាត់មើលគេលេងបើពួកគេលេងប៉ាហ៊ីអីចឹងគាត់ថាអានេះស្ពិនភ្នែកតាអានេះវាបំផន់ភ្នែកតាហើយចុះអ្នកបកែទាំងអស់បំផន់ភ្នែកមិនក៏អត់គិត គឺគាត់តែមិនប្រាប់ថងទៅគេធ្វើរឿងបកកែជឿអឺមានរឿងរ៉ាវច្រើនណាស់អាព្យាបាលវ័យអីអីហ្នឹងណាញោមស្រីថ្មហ្នឹងក៏គេព្យាបាលវ័យហ្នឹងព្រាយខ្មោចអីចូលដែរហ្នឹងពីមុនវ័យយូរយូរទៅវាងាប់ព្រាយអីញោមស្រីខ្សោយទៅខ្សោយទៅធ្លាប់កាលពីមុនហ្នឹងប៉ុន្តែឲ្យញោមធ្វើអស់ចិត្តទៅគាត់មិនតន់យល់កាលនោះព្រាយហ្នឹងតាមមកចូលដល់វត្ត កន្លែងអាត្មានៅទៀតប៉ុន្តែនៅពេលដែលគាត់មិនតន់អស់ចិត្តរឿងជំនឿហ្នឹងអាត្មាបដ ாய் គាត់សិនព្រោះមនុស្សតែឈឺព្រួយភ័យប៉ុន្តែចុងក្រោយទៅឯណាដូចទៅឯណា គ្រូបកែណាបើគាត់នៅឈឺដដែលគាត់ជាគិតទៅឯណាដូចណា ទៅណាគេថាត្រូវ ទៅណាក៏វាអស់ចាជួបតែរឿងអស់ចាប៉ុន្តែគាត់ឈឺនៅឈឺដែរតែចុងក្រោយមកជួបអាត្មាទៅអាត្មាថាឥឡូវ អស់ចិត្តដែររឿងបន់ស្រន់អីហ្នឹងវាអស់ហើយគ្រូបកែក្នុងមួយប្រទេសហ្នឹងវាអស់ហើយឥឡូវតាមថ្មម្ដងឥឡូវតាំងចិត្តមួយ ថាឥឡូវងាប់ងាប់ទៅជីវិតហ្នឹងស្លាប់ក៏ស្លាប់ទៅបីទេជំរះរឿងចុងក្រោយទៅយករតនត្រ័យជាទីរលឹកទៅហើយរក្សាសិលឲ្យល្អទៅ ចម្រើន ទៅសេចក្តីល្អទៅ តាំងចិត្តថាស្លាប់ថ្ងៃណាក៏បានដែរដាក់អញ្ចឹងមើល កំភៃរឿងរបស់វាពេកហើយទុកទៅសន្តាន ចិត្តយើងទុកថ្វាយទៅប្រពុត មួយទៅអត់មានទីតំណេសម្រាប់ទទួលខ្មោចទេឃើញឲ្យគាត់ច្បាស់ចឹងហ្មងណាដល់គាត់ច្បាស់ទៅគាត់លែងខ្លាចស្លាប់សំខាន់អាកន្លែងលែងខ្លាចស្លាប់ហ្នឹងហ្មងហ្នឹងហើយខុសអីខុសអីរឿងរបស់អ្នកឯងប៉ុន្តែពេលពេលនេះយើងរវល់សម្អាតចិត្តរបស់យើងយើងមានតែពុទ្ធពធប្រសងជាទីរលឹកអត់មានទៅគោរពខ្មោចគោរពអីណានៃទៀតច្បាស់លាស់ ការរច្បាស់លាស់ចិត្តយើងមានលំនឹងចិត្តយើង មានលំនឹងពួកនឹងវាមករំខានទៀតលែងបានហើយដូចមកធ្លាប់និយាយថារាងកាយយើងនេះដូចជានគរកាយមួយអញ្ចឹងដែលអាបយលហល់ថ្ងៃណាអាចង់ឲ្យម្ចាស់ប្រទេសនឹងคล้ายជាប្រទេសឯករាជ្យមិនចង់ឲ្យប្រទេសគេដាក់អាណានិគមទេនគរកាយនេះយើងមាន ចិត្តដែលដូចជាប្របាទចិត្តរាជនេះមិនចង់ឯករាជ្យទេអីណាមិនក៏ចង់ឲ្យ ព្រាយដាក់អាណានិគមមិនក៏ចង់ឲ្យអ្នកតា ដាក់អាណានិគមមិនក៏ចង់ឲ្យ ព្រះណាមកដាក់អាណានិគមលើអញ្ចឹងពាក្យថាមានខ្លួនឯងជាទីពឹង មានន័យថាយើងឯករាជ្យម្ចាស់ការលើរាងកាយនឹងលែងផិតលែងភ័យលែងស្លន់មានសតិក្នុងការរស់នៅឃើញទេសេរីភាពណាស់ចឹងមិនស្មានចេះនិយាយលេងថា ម្នាក់ម្នាក់អូតស៊ូដើម្បីសេរីភាព តស៊ូដើម្បី លទ្ធិប្រជាធិបតេយ្យវត្តមាមើគ្មានជាធិបតេយ្យខ្មោចគៀបកដល់រហូតក៏នឹងងើបពីខ្មោចរួចផងតែងើបពីមនុស្សមិនរួចទេដូចញោមស្រីថ្មតាំងពីគាត់ឈប់ជឿឈប់អីរឿងចឹងចឹងមកមានខ្មោចណាមកធ្វើគាត់ទៀតអត់មានគាត់សុបាយចិត្តធ្វើបន់ធ្វើកុសលអីធម្មតារបស់គាត់ចឹងទៅខ្មោចនឹងវាធ្វើឡើងកើតទៅ ដូចពាក្យធម្មតានិយាយថាខ្មោចវាធ្វើបានតាណាជឿវាទេដែលលឺពាក្យហ្នឹងហ្នឹងអញ្ចឹងទេប្រទេសអញ្ចឹងទេយើងអណប់ចិនចិនមានឥទ្ធិពលលើយើងអណប់អាមេរិកអាមេរិកមានឥទ្ធិពលលើតែមនុស្សគឺខ្លាំងខ្លួនឯងដូចសិង្ហបុរីដូចស្អីស្អីគឺខ្លាំងខ្លួនឯងចាំបាច់ឲ្យណាមាននៅនិគមលើខ្លាំងខ្លួនឯងតែអាពយល់រាល់ថ្ងៃហ្នឹងមិនពយល់ឲ្យញាតញោមវិនិច្ឆ័យណាឲ្យវាខ្លាំងឲ្យម្នាក់ម្នាក់ខ្លាំងមកចាំបាច់បនស្អី តែយើងបន់យើងខ្សោយយើងខ្សោយបានយើងបន់តែយើងលែងខ្សោយយើងលែងបន់ណាណាឥឡូវមើលប្រវត្តិសាស្ត្រខ្មែរយើងច្បាំងគ្នាចុះឡើងចុះឡើងចុះឡើងអាត្មារៀនប្រវត្តិសាស្ត្រអូឡើងវិលមុខខ្ញាល់ការរៀនអានប្រវត្តិសាស្ត្រនិយាយពីស្ដេចខ្មែរយើងបន្តបន្តក្រោយសម័យអង្គរមកជាងការសោយរាជបាន3ខែស្លាប់គ្នាទៀតបងប្អូន2នាក់ទៅ ម្នាក់បានសោយរាជម្នាក់រត់ចូលទៅសៀមទៅពឹងសៀមយកមកវាយវាយទៅកាត់ខេតឲ្យប្រហែលប្រហែលចុះចុះឡើងចុះឡើងចុះឡើងទៅហើយជាថាសៀមចង្រៃយួនចង្រៃស្អីគ្នាឯងនឹងចង្រៃចង្រៃតែពីខ្លួនឯងណាមកគេចូលបានហ្នឹងហើយចឹងមុននឹងទៅគ្រប់គ្រងប្រទេស មុនទៅធ្វើមេឃុំមុនទៅធ្វើអីគ្រប់គ្រងមុនទៅធ្វើប្រធានសមាគមឲ្យគ្រប់គ្រងទៅជីវិតខ្លួនឯងមួយបានសិនទៅម្នាក់ម្នាក់ហ្នឹង ធ្វើឲ្យខ្លួនឯងខ្លាំងទៅមិនឲ្យនឹងចាញ់ខ្មោចកណ្ដាខ្មោចយកឈ្នះមិនបានផងចង់ទៅធ្វើ ប្រធាន បាក់ស្អីនៅតែបនស្រន់ដែរគ្មានទៅខ្លាំងស្អីទេ នឹងចឹងហើយមានរឿងរ៉ាវច្រើនណារឿងវាយរឿងអីហ្នឹងនៅខេត្តតកៅពីមុនមកកូនស្រីកមុំហើយយកទៅឲ្យគ្រូហើយគ្នាវាឈឺរបៀបដូចចិត្តសាស្ត្របញ្ហាផ្លូវចិត្តហើយរឿងប្រស័យប្រសាទអីចឹងទៅ គ្រូនោះគេថាយុទ្ធវ័យយុទ្ធវ័យដេញខ្មោចហើយដល់ពេលគ្រូហ្នឹងគេប្រាប់ថាបើលើកូននឹងស្រែកកុំទៅចិត្តអាហ្នឹងខ្មោចវាស្រែកទេប្រាប់ចឹងខ្មែរឃើញកសែតគេចោះ កាលហ្នឹងយូរហើយជិត20ឆ្នាំអឺដល់ពេល ចឹងទៅក្មេងស្រីនឹងវាស្អាតអស់ចឹងដាក់ក្នុងកន្ទប់បិទជិតទៅចងដៃចងជើងគ្នាហើយប្រស្រាតខោអាវក៏រំលោភទៅហើយកូននឹងស្រែកឲ្យម៉ែជួយម៉ែនៅក្រោមផ្ទះហ្នឹងណាកូនស្រែកឲ្យជួយឲ្យជួយផងម៉ែនឹងស្រែកមកទៀតកូនអើយទ្រាំទៅអីទេលោកគ្រូដេញខ្មោចណានោះមលោភតាមចិត្តទៅ ប្រកែស្រែកគេវៃស្រែកគេវៃស្រែកគេវៃយូរយូរស្ងាត់មាត់ទៅស្ងាត់មាត់មើលទៅវាដាច់ដង្ហើមគ្រូនឹងនាំគ្នារត់តាមទ្វារក្រោយបាត់ទៅហើយពុកម្ដាយនេះស្ងាត់មាត់ក៏ឡើងទៅមើលកូនកូនដាច់ខ្យល់បាត់ហើយវាមានរឿងច្រើនណាស់ឲ្យតែយើងជឿរឿងផ្ដេសផ្ដាស់ហ្នឹង ឥឡូវសួរថាតាមេគានឹងអាថាវាពិបាកប្រាប់ថាមេគានឹងមិនហ្នឹងបើអាអាគិតថាអ្នកខ្មោចចូលហ្នឹងមិនដែលស្ដាប់ធម៌ហើយវាលំបាកណាស់យើងទៅធ្វើឲ្យមនុស្សបែបហ្នឹងក៏វាលំបាកទៀតទោះបីយើងយល់ធម៌យើងទៅធ្វើឲ្យក៏វាលំបាកដែរវាលែងតែខ្លួនគាត់នឹងព្រមស្ដាប់ព្រមយល់ហ្មងណាធ្វើឲ្យវាខ្លាំងពីក្នុងមកបានខ្មោចព្រាយឲ្យវាចូលឡើងកើត មិនអាចនរណាទៅធ្វើឲ្យនរណាបានក្រៅពីខ្លួនឯងស្វែងយល់ដោយខ្លួនឯងអឺ Navi not I would like to say thanks to you venerable without your explanation of the real dharma I probably have a miserable life until now ហ្នឹងហើយ this is the gift for me when I heard that you can understand what I said នេះ Navi ណិតហ្នឹងគាត់ថាគាត់អរគុណបើមិនបានស្ដាប់ការបញ្យលធម៌ហ្នឹងទេជីវិតគាត់នឹងយ៉ាប់អា អឺដួងរ៉េនដាដួងរ៉េនដាដួងរ៉េនដាសូមថ្លែងបង្គំលោកចាស់គ្រូតើធ្វើដោយម្ដេចដើម្បីទប់ចិត្តខឹងអូធ្វើដោយម្ដេចដើម្បីទប់ចិត្តខឹងគេមួយឆាវមួយឆាវធ្លាប់គិតថាម្នាក់ហ្នឹងគឺមនុស្សបែបហ្នឹងចរិតគាត់អញ្ចឹងតែនៅតែធ្វើមិនបានកុំធ្វើ try to follow try to contemplate your mind process ពីព្រោះបើយើងមិនដឹងដំណើររបស់ចិត្តទេដូចខ្មែរនិយាយចឹងថាបើយើងមិនបង្កើតបលិសទេបើយើងមិនពឹងបលិសទេយើងទៅចាប់ចោលបាក់ហើយសតិនេះដូចជាបលិសនឹងហើយវិធីសាស្ត្រក្នុងការចាប់នឹងវៀងវៃឬអត់ដោយបញ្ញា នឹងឥឡូវតនិចនាឡិកានៅសល់តែ1នាទីទៀតទេនឹងដល់ម៉ោងសម្រាប់ហើយហើយសូមសរុបមកវិញអឺក្រៃលោញាតញោមជាតែគិតថារឿងបរិទ្ធហ្នឹងយើងមាន ចំនួន នរណាចង់ឆ្លោះរឿងរបស់គេណាប៉ុន្តែថ្មបយលបយលហើយនៅតែបយលចឹងនៅតែបយលចឹងវាលែងតែអ្នកណាមានហេតុផលឲ្យច្បាស់លាស់ជាងនឹងហើយបញ្ជាក់ឲ្យច្បាស់ថាវា មានប្រសិទ្ធភាពសម្រាប់បច្ចុប្បន្ននឹងយ៉ាងម៉េចអានឹងមិនថ្មទទួលតែមិនតន់ច្បាស់ជាងនឹងទេ ថ្មនៅចាំមិនរឹងទេនៅចាំទទួលការពន្យល់បញ្ជាក់មកទៀតមិនចេញមកបដៅ មែនមកបខំឲ្យជឿមិនមែនក្រន់និយាយការពារឆ្នាំងបាយមិនមែនក្រន់តែនិយាយការពារ face ការពារមុខមាត់តែត្រូវនិយាយផ្ដល់ហេតុផលជាក់លាក់ត្រឹមត្រូវទោះជាគម្ពីរក៏ដោយក៏ត្រូវឲ្យហេតុផល ត្រឹមត្រូវដែរកុំនិយាយថាយើងមិនដឹងអានុភាពបរិទ្ធអាមិនដឹងនិយាយទៅអីនិយាយឲ្យដឹងមកណាចឹងប៉ុណ្្នឹងចុះ សូមនមស្ការលានិងចម្រើនពរលាអាលិនករណីសូមឲ្យព្រះបាទឲ្យអាត្មាជួយបកមិនឲ្យព្រះជួយបកទេ ជួយបកស្រាយអំពីខ្មោចធ្វើធ្វើយ៉ាងណាដើម្បីឈ្នះខ្មោចដែលមកធ្វើ ទុកទោសដល់មនុស្សដើម្បីទាសំណែនដោយសារលោកយាយរបស់ខ្ញុំកណាចង់សែនឆេងម៉េងក្នុងស្ថានភាពកូវីដនេះខ្ញុំកណាមិនចង់ឲ្យគាត់ធ្វើដំណើរទេ ព្រោះខ្លាចគាត់ឆ្លងជំងឺកូវីដនេះ តែថាបើមិនទៅកងម៉ាជីដូនជីតាកាច់សូមអរប្រគុណទុកជាមុន ព្យាយាមពន្យល់គាត់ដែរគាត់ថាគាត់មិនអាចទ្រាំបាននៃការធ្វើបាបគាត់មានវិធី2ណាវិធី2ជាមួយពួកអមនុស្សហ្នឹងទី1យើងត្រូវមាន ខ្លួនឯងជាទីពឹង ច្បាស់លាស់លើខ្លួនឯងដល់ហ៊ាន ច្បាស់លាស់ថាងាប់ចោលហ្មង បានពួកហ្នឹងលែងគម្រាមបាន ងាប់ចោល ថ្មនិយាយពីបទពិសោធន៍ពិតដូចជាញោមស្រីថ្មអញ្ចឹងពីមុនក៏ធ្លាប់ពួកនឹងធ្វើបាបដែរហើយថ្មមិនហាមទេដំបងមនុស្សពួកហាមដំបងមិនកើតទេអញ្ចឹងឲ្យគាត់ទៅអស់ចិត្តទៅរកគ្រូទៅរកស្អីអស់ហើយគ្រូណាប្រកែសួរញោមស្រីទៅដឹងអស់ទីបំផុតវាអត់អនុគ្រោះទេវាកាន់តែធ្វើវាកាន់តែធ្វើបាបកម្លាំងគាត់ចេះតែខ្សោយទៅខ្សោយទៅខ្សោយទៅ នឹងទៅគ្រូពពោរិស័តនោះក៏មានគ្រូណាចេញពេជ្រណានោះក៏មានថាអស់ហើយគ្រូណានេះអស់ហើយប្រកែដល់គ្រូអញ្ចឹងទៅប៉ុន្តែគាត់នៅឈឺចឹងទៅចុងក្រោយគាត់អស់ជំនឿទៅលើគ្រូនឹងទៅអឺនិយាយពីរឿងធ្វើបាយសីដាក់លើផ្ទះនឹងទៀតសែននោះសែន នឹងផ្ទះដែលផ្ទះគាត់នៅខេត្តតាកែវហ្នឹងខ្ញុំប្រអត់ជឿទេតែប្រពន្ធឈឺដែរនឹងធ្វើម៉េចគ្រូគេឲ្យធ្វើបាយសីប្រមាណជាន់ប្រមាណជាន់ចេះតែធ្វើទៅធ្វើយូរយូរយូរយូរវាមកគ្រប់គ្រងណាវាកំឡាបងអូនបងអូនអាហ្នឹងមិនហ៊ានឲ្យដេកមានអារម្មណ៍ថាខ្លាចហើយមានពេលមួយញោមប្រុសគាត់សម្រាកនៅ លើផ្ទះហ្នឹងវាមកកហឹមដាក់ទៀតញោមប្រុសតាយីអញធ្វើអីវាផង វាមកចង់ធ្វើបាបឯងកាលហ្នឹងមានអី បាយសីប្រមាណ10ថ្នាក់ហ្នឹងខ្ញុំប្រុសធ្វើអាក្បូនក្បូនពីដើមចេកហើយខែទឹកឡើងផងដល់ក្បែរខែទឹកឡើងអញ្ចឹងគាត់គាត់ធ្វើជាក្បូនអញ្ចឹងប្រមូលបាយសីបាយអីបើក៏ប្រើពាក្យពួកហ្នឹងវាឆោតឆោតទេពួកហ្នឹងឆោតឆោតទេតាមតាពាក្យយើងនិយាយយើងនិយាយមិនអញ្ចឹងអើអញ្ជើញអ្នកទាំងអស់គ្នាទៅលេងស្រុកយួនចុះ ពួកហ្នឹងតែបដែទៅទៅត្បូងទៅធ្លាក់ទៅស្រុកយួនហើយណាឥឡូវនៅស្រុកខ្មែរយូរពេកឥឡូវនាំគ្នាទៅលេងស្រុកយួនទៀតណាខ្ញុំធ្វើក្បួនធ្វើអីបញ្ជូនទៅលើកដាក់អស់ចឹងទៅក៏ដាក់ធូបមកបាច់នៅនឹងទៅធ្វើដូចក្បួននេះធ្វើដូចកូនខ្ទោមួយលើហ្នឹងបដែទៅទៅបាត់ទៅពួកហ្នឹងឆោតឆោតទេប៉ុន្តែតែតែយើងអត់ដឹងថាវាឆោតយើងឆោតជាងវាត្រូវត្រូវថ្វាយអង្គមវារហូតត្រូវ ត្រូវសែនវារហូតប៉ុន្តែបើយើងធ្វើឧបកិច្ចទៅអញ្ចឹងពួកនឹងឆោតឆោតទេដឹងរឿងអញ្ចឹងវាសំខាន់ដឹងរឿងមានមកកាច់ញោមប្រុសណាកើតវាកាច់បានតែអ្នកទុនខ្សោយជួយវានឹងដល់ញោមធ្វើអញ្ចឹងវាអត់ហ៊ានកាច់ញោមប្រុសទេមិនដែលហ៊ានចូលញោមប្រុសទេធ្វើបាបដល់ញោមស្រីនឹងអញ្ចឹងបដែតតាមក្បូនទៅអស់ទៅតាមពីនឹងគ្មានស្អីរៀបនៅលើផ្ទះទៀតទេហើយក៏វាគ្មានមកធ្វើទុកអីទៀតដែរដោយវាយល់ថាគេបញ្ជូនអញទៅហើយទៅទៅ ក្រោយមកញោមស្រីក៏ដាក់ចិត្តដាក់កាយយកបរតនត្រ័យជាទីពឹងទៅលោហូតមកធ្វើផ្ទះនៅពោធិ៍សាត់ហ្នឹងអត់មានរัวគ្រូរัวអីណាមកមើលដីអត់ទេធ្វើហើយក៏គ្មានពិធី ឡើងផ្ទះអីអូមអាមក្តាមដុតអីក៏អត់ដែរឲ្យញោមចម្រើនតែមេត្តាធម៌ហ្នឹងហើយអញ្ចឹងបានកងម៉ាបាយសីហ្នឹងកំរាមវិញមើលតែនៅតែធ្វើអញ្ចឹងអត់ឲ្យនៅលើផ្ទះហ៎ ដាក់តាមក្បួនទៅស្រុកវៀតណាមលើលែងហ៊ានធ្វើលើអានឹងវិធីកាចគឺវិធីមួយទៀតគឺចម្រើនមេត្តាពយល់មិនឲ្យយល់ដូចនៅពោធិ៍សាត់ចឹងដំបងកន្លែងហ្នឹងអត់មានអ្នកណាដើរហ៊ានដើរព្រោះមានមនុស្សស្លាប់ខ្លួននៅហ្នឹងមុខផ្ទះហ្នឹងគេខ្លាចហើយគេចេះតែកោតញោមហ៊ានទៅលេងហ្នឹងប៉ុន្តែដំបងញោមឃើញដែរមកមិនមកតាមឃើញតែម្ដងពីរដងហ្នឹងហើយញោមគាត់ ធ្វើវិធីគាត់ទៅហើយចម្រើនមេត្តាទៅថ្វាយគុំព្រឹកល្ងាចជូនបនជូនកសលញយញយទៅអត់សែនអត់អីទេបាត់ទៅសំខាន់យើងមាន ខ្លួនឯងជាទីពឹងហើយអាត្មាពយល់រាល់ថ្ងៃហ្នឹងមិនទៅហាមសិទ្ធហាមសេរីគេទេណាញាតិញោមអាត្មាចង់រំដោះញាតិញោមទាំងអស់គ្នាឲ្យរួចពីអាណានិគមរបស់ខ្មោចហ្នឹងណាឲ្យរស់នៅបែបជាមនុស្សណាដូចរឿងយើងកូវីដកូអីនេះគឺបញ្ហារបស់មនុស្សសុទ្ធហើយគ្មានបញ្ហារបស់ខ្មោចទេ ខ្មោចវាគ្មានកោសិកាអីដើម្បីមកទទួលរងកូវីដជាមួយយើងទេហើយយើងគាត់រើពីអាណានិគមរបស់ខ្មោចមួយរួចផងដឹងរើពីអាណានិគមរបស់មនុស្សរួចមិនទេហើយជារឿងកើតមកដូចគ្នាតែមានអាត្មានៅលើមេឃណាសង្គមខ្មោចធ្វើនឹងអាត្មាជួបឆ្អែតឆ្អន់ហើយប៉ុន្តែទីបំផុតថាពូនឹងឆោតណាស់តាមតែយើងនិយាយទេតែយើងនិយាយថាមិនចឹងហើយអញ្ចឹងបានលឺចាស់ចាស់និយាយថា អ្នកតាបកែកាច់យ៉ាងម៉េចក៏ដោយអាអ្នកទុជន់អ្នកតាអ្នកទុជន់ធាក់តលាក់ទឹកមិនក៏អ្នកតានឹងអត់កាច់ដែរឲ្យអាណាខ្លាំងវាធាននេះអាណាឈួរសោចកាច់អនុងឃើញអត់ឃើញពួកហ្នឹងវាឆោតឆោតចឹងឯងភ្លើភ្លើហ្នឹងហើយយើងរឿងអីទៅថ្វាយអង្គមវាហ្នឹងឲ្យដឹងពីកម្លាំងរបស់ខ្លួនឯងទៅដឹងហើយហើយជួនកាលយើងជាប់អាពាកកងម៉ាកងម៉ាជា គិតថាខ្មោចធ្វើហ្នឹងកងម៉ាថាមែនទេពួកអមនុស្សពួកស្អីហ្នឹងវាមកបន្លំខ្លួនទេ ព្រោះអាត្មាមានញោមម្នាក់នោះកងម៉ាចូលម្ដងម្ដងកាច់គាត់ណានៃបងគាត់ធ្វើឲ្យតរហូតចុងក្រោយគាត់ជេរហ្មងបល់យកដឹងកងម៉ាដំបល់យកអីមកធ្វើតែកូនចៅឯងអញ្ចឹងតែកងម៉ាសំតែឲ្យពូឲ្យជ័យឲ្យគ្នារស់ស៊ីមានបានអានេះមកកាច់តកូនចៅឯងអាខ្មោចវានិយាយថាអះអញគ្រាន់តែបន្លំខ្លួនមកលេងហ្នឹងឃើញអត់ យើងគួរនឹកសំណោះជីដូនជីតាយើងមែនណាយើងគិតចឹងបានថ្មយល់ថាពុកម្ដាយយើងឯណាទៅចិត្តអាក្រក់មកកាច់កូនកាច់ចៅចឹងទេចឹងដល់ពេលញោមប្រុសថ្មស្លាប់ថ្មអត់មានឲ្យពីណាមកដាក់បោះការពារគូសញ្ញាខ្វែងអត់ឲ្យញោមមកលេងអីណាណែអត់ទេអត់ទេអត់ទេអាក្រក់ណាស់អាគិតថាទោះបីគាត់មកមកក៏អាសន្តានចិត្តនឹងគិតតែរឿងខ្លួនឯងសោះហើយ អូលះបង់មកជីវិតដើម្បីយើង តាំងពីតូចក្រូចឆ្មាមកខណៈខ្មោចគាត់មកលេងបានដែរបាទគិតចឹងណាអើគាត់មកមិនបាច់គូសមិនបាច់អីទេអាត្មាមិនជឿថាបើគាត់ដឹងជាតិគាត់កើតជា ខ្មោចជាព្រាយជាបិសាចស្អីមកមកកាច់អាត្មាក៏អាត្មាព្រមដែរជីវិតនឹងគាត់អ្នកឲ្យសោះអាត្មាមិនជឿថាចិត្តគាត់អាក្រក់ចឹងទេអញ្ចឹងអាត្មាអត់អត់អត់ឲ្យវិណាធ្វើកិច្ចអីទាំងអស់ គូសសញ្ញាខ្វែងស្អីយ៉ាងម៉េចយ៉ាងម៉េចអត់ថាឲ្យតឪមែនមកចុះហ្នឹងហើយដល់អញ្ចឹងទៅមានស្អីប៉ុណ្ណឹងមានស្អីទេថាពួកហ្នឹងវាមើលតែតាមទំនោរយើងទេតែទំនោរយើងមិនវាអញ្ចឹងហើយ ទំនោរយើងមិនវាអញ្ចឹងហើយបើយើងខ្លាំងបើយើងមាន ខ្លួនឯងជាទីពឹងពិតប្រកបចឹងបានស្មាថ្ងៃមុនហ្នឹងគេដាក់ថាគេសួរថាម៉េចក៏ចេះតែបួង សួងបន់ស្រន់អញ្ចឹងស្មាថាមកពេលអត់មានខ្លួនឯងជាទីពឹងហ្នឹងណា ក៏ពាក្យប៉ុណ្្នឹងគឺខឹងពេញប្រទេសហ្នឹងបើមានខ្លួនឯងជាទីពឹងហើយមានចាំបាច់ទៅពឹងពួកហ្នឹងធ្វើអីនេះដូចយើងទៅសុំជំនួយគេអញ្ចឹងមកវាយើងវាខ្វះបើយើងពេញហើយមានចាំបាច់ទៅសុំធ្វើអីពាក្យប៉ុណ្ណឹងមិនយល់ដែរឃើញទេម៉ាក់ជូអ៊ីងខ្ញុំកណាសូមសួរការមានភ័យបនកោសក់តើយ៉ាងណាដែរ ព្រោះអ្នកចិត្តខាងកណាបានបន់ពេលកូនប្រុសគាត់ដើរផ្លូវខុសហើយថាបើកូនគាត់ជាមនុស្សល្អដើរផ្លូវត្រូវវិញគាត់កោសក់មិនជាអីទេអាហ្នឹងវាគ្រាន់តែជា ការតាំងចិត្តរបស់គាត់សំដែង ពីការលះបង់របស់គាត់អីចឹងទៅបើមិនខឹងថាវាមិនមែនជា ផ្លូវដែលយើងគួរ copy តាមនោះទេ ក៏សក់ថ្វាយព្រះអីនេះអាត្មាបើអាត្មាជាប្រពុតវិញអាត្មាខ្ជិលយកសក់កខិចចង្អប់ពឹងខណៈបើយើងគិតពីទំហំនៃការលះបង់របស់គាត់គួរទទួលយកបានឧទាហរណ៍ថាសក់ហ្នឹងគាត់ស្រឡាញ់ណាស់យ៉ាងណាសក់ហ្នឹងគាត់ស្រឡាញ់ណាស់បើសិនជាយើងធ្វើអានឹងបានចំសុកចិត្តកោសក់អាហ្នឹងយើងទទួលយកទទួលយកពីការលះបង់របស់គាត់មិនអីទេ មានន័យថាគាត់យកចិត្តទុកដាក់ណាស់នៅក្នុងរឿងហ្នឹងណា យកចិត្តទុកដាក់ណាស់វាពូសក់ហ្នឹងជាទីស្រឡាញ់របស់គាត់ហើយបើកូនឯងធ្វើបានណាម៉ែកោសក់គឺតទេតទេគាត់មិនកោទេបើធ្វើមិនកោមែនប៉ុន្តែមិនមែនកោ ទៅបានសិទ្ធបានលៀបបានសេរីអីទេតែគ្រាន់តែបង្ហាញនៅការលះបង់របស់គាត់ថាស័កសមនឹងអាសំណូមពរដែលគាត់សុំហ្នឹងហ្នឹងញោមនារីហុកដូចជាពេលប្រជុំបិណ្ឌនាំគ្នាទៅវត្តព្រោះខ្លាចម៉ែឪជីដូនជីតាមកកាច់ ជាដើមជំនឿល្ងងហ្នឹងហើយត្រូវហើយអាត្មាថាជីដូនជីតាអាត្មាមិនចិត្តអាក្រក់អញ្ចឹងទេអាត្មាស្គាល់ធ្លាប់រស់នៅជាមួយ មានតែខ្មោចកាឡាខ្លួននេះដែលអាចអាក្រក់វុទ្ធីវុទ្ធីនេះលោកម្ចាស់គ្រូដោយសេចក្តីគោរពសូមលោកម្ចាស់គ្រូជួយបញ្យល់នៅពេលក្រាបថ្វាយបង្គំព្រះត្រូវធ្វើដូចម្តេចដើម្បីឲ្យចិត្តពលត្រូវសេចក្តីរីករាយក្នុងគុណព្រះពុទ្ធ ប្រធោប្រសងដោយកុំអោយបានត្រឹមតែសូត្ររៀនឲ្យយល់រៀនឲ្យយល់ពាក្យមួយមួយនឹងសិនណាឧទាហរណ៍ថាអិតិបិសោភគវេអរហੰព្រះដ៏មានប្រភាអង្គនោះទ្រង់ពនាមថាអរហੰព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺកិលេសអញ្ចឹងយើងយើងរៀនថាតើកិលេសនឹងស្អីគេហើយពេលដែលព្រះអង្គលះបង់កិលេសនឹងបតីរបស់ព្រះអង្គនឹងបរិសុទ្ធយ៉ាងណាណាវិជាចរណៈសម្បណ្ណោឬក៏សម្មាសម្ពុទ្ធោ ទ្រង់បាននាមថាសម្មាសម្ពុទ្ធនឹងគឺព្រះអង្គត្រាស់ដឹងដោយប្រពៃដោយខ្លួនឯងនៅសច្ចធម៌នឹងសច្ចធម៌ស្អីខ្លះយើងដឹងអានឹងទៀតវិជាចរណៈសម្បណ្ណបរិបូរដោយវិជានិងចរណៈសុកតោទ្រង់បាននាមថាអីទ្រង់បាននាមថាសុកតោព្រោះព្រះអង្គមានដំណើរល្អដំណើរព្រះអង្គនឹងមិនជំពាក់ក្នុងលោកនេះទេណាដំណើរស្អាតណាស់មិនជំពាក់វៈវិនអីទាំងអស់ លោកកវទុយព្រះអង្គជ្រាបទាំងអស់សត្វលោកត្រៃលោកនឹងសត្វលោក សង្ខារលោកឱកាសលោកនឹងចំណុចណាមួយដែលព្រះអង្គមិនជ្រាបនឹងគ្មានទេអនុត្តរោព្រះអង្គប្រសើរដោយសីលាតិគុណមានគ្មានបុគ្គលណាស្មើព្រះអង្គទេនិយាយពីល្អដោយសិលដោយសមាធិដោយបញ្ញាហ្នឹងអញ្ចឹងត្រូវរៀនឲ្យយល់ពាក្យមួយមួយដែលយើងស្វាត់ជាយទៅហ្នឹងតលតែយល់បានវិជ្រះថ្លាបើមិនយល់អត់ជ្រះថ្លា ទេឬងោងងោងងោងហ្នឹងណា អត់ទេអត់ជ្រះថ្លាទេទៅស្វែងគុំសុំទេឥឡូវហ្នឹងឃើញដល់យើងពិចារណាគុណពពុទ្ធកុសលកើតតែកុសលកើតលែងសុំតែសុំមិនមែនកុសលទេកុសលកើតគឺសេចក្តីជ្រះថ្លា ជ្រះថ្លាអត់មាន ទូលោភៈនៅហ្នឹងឯងឃើញអត់ចឹងត្រូវរៀនឲ្យយល់កុំចោលអារឿងរៀនហ្នឹងណាហើយពធនឹងដូចឆ្នោដែរតែយើងយល់ធัวឡើងគិតរឿងធัวប្រកែជួយនេះជួយនោះហ្នឹង យើងមើលមកគុណពធស្វាខាតោភគវតាធម្មោព្រះបរិយតិធម៌ហ្នឹងគឺទីធម៌ត្រឹមត្រូវណាឃើញដល់ផ្លូវត្រឹមត្រូវដែលព្រះអង្គសម្ដែងហើយ មានហេតុមានផលហ្នឹងជាថ្លាអញ្ចឹងអឺហើយនឹងមគ្គ4ផល4នៅពៀន1មើលមើលមានកន្លែងណាទៅទៅពឹងពធនឹងឲ្យជួយដល់យើងមិនជ្រះថ្លាក្នុងការបដិបត្តិរៀនសូត្រយើងឥឡូវវាវិចិត្រថាយកពុទ្ធមកអាងទាំងដែលយកអាកិលេសរបស់យើងនឹងវាយល់មិនដល់អា ចង់និយាយថាអាត្រាប់ធ្វើត្រាប់ពពុទ្ធអាងអីពពុទ្ធធ្វើអញ្ចឹងយើងមើលមើលអ្នកមើលអ្នកធ្វើផងហើយយើងនឹងវាល្មិចយើងអត់ព្រមមើលអាទៅនោះអេការពពុទ្ធធ្វើអាហ្នឹងឃើញស្ងប់មែនណាឃើញវាជោគជ័យមែនណាដូចរួចដូចតម្រៃណាឡាគិរីអញ្ចឹងថាហ្នឹងពពុទ្ធពពុទ្ធតើមិនយើងណាមិនក៏មិនមើលអាទៅហ្នឹងតែដល់ពេលព្រះអង្គសរសើរនេះបរិយត្តិធម៌ បរិយត្តិធម៌ដែលជាធម៌មានគុណដែរដែលជាគួររលឹកហ្នឹងមិនមែនសម្រាប់ទៅម្ដោះគ្រោះទេសម្រាប់យកមករៀនយកមកស្វែងយល់ឃើញទេអាហ្នឹងយល់ត្រូវអឺមេ4ផល4នៅពេលនេះជាធម៌ដែលគួរត្រូវចម្រើនតាមអ្វីដែលបានសិក្សាមកនោះហ្នឹងហើយអាត្មានៅតែនិយាយចឹងនិយាយតែប៉ុណ្្នឹងអាត្មាមិនដឹងឲ្យអាត្មាកែយ៉ាងម៉េចទេបើភាពពិតវាអញ្ចឹងឲ្យអាត្មាកែមិនអាត្មាកែមិនកើតហ្មងណាឲ្យកែដល់ឈប់និយាយប្រធានពិតវាអញ្ចឹង យីទៅមើលមើលគុណពធនឹងកាលណារលឹកដោយសេចក្តីជ្រះថ្លាអាចចូលដល់ឧបចារសមាធិបាន ហើយចិត្តដែលជំរុញឲ្យចូលទៅដល់ឧបចារសមាធិនឹងចិត្តអីមហាកុសលញាណសម្បយុត្តចឹងមហាកុសលញាណសម្បយុត្តចឹងនៅក្នុងតួមហាកុសលនឹងមានតួលោភៈនៅនឹងទេអត់ទេមានតួតណ្ហានៅក្នុងនឹងអត់ទេអត់ទេស្អាតចាស់ស្អាតចាស់មានតែការជ្រះថ្លានិងការដឹងគុណ ប៉ុន្តែមកយើងយើងមើលយើងហ្វាញគុំរងថ្ងៃសូត្រដូចគ្នា អំពើ ដូចគ្នាប៉ុន្តែសូត្រនោះចង់តបានមិនតាន់បានអីទៅសុំហ៎មិនតាន់ធ្វើអីទៅសុំហ៎បកតលោភៈក្នុងមុខព្រះហ្នឹងហើយថាខ្លួនឯងត្រូវហ៎ហើយលើកហ៎នោះគេធ្វើអញ្ចឹងដែរអាហ្នឹងរឿងគេទៅមើលយើងមើលថាពីក្រៅហ្នឹងបងមានអវិជ្ជាសម្រាប់ឆ្លោះមើលចិត្តហ្នឹងតើកុសលឬអកុសលមើលក្នុងចិត្តខ្លួនឯង មផារីណាខ្ញុំកណាសុំសួរខ្ញុំណាត្រូវសូត្រមន្តដើម្បីចូលទៅនៅផ្ទះថ្មី ខ្ញុំកណាក្រំតែចង់និមន្តប្រសង់មកប្រគេនចង្ហាន់និងសម្ដែងធម៌ដោយមិនចង់រៀបកិច្ចប្រោះទឹកឬក៏បាច់ផ្កា តែចាស់ទុំនៅភូមិកណា ទំនៀមទម្លាប់បែបនេះតើខ្ញុំកណាគូពន្យល់ពួកគាត់បែបណា ដើម្បីឲ្យពួកគាត់យល់ថាកិច្ចទាំងនោះមិនមែននៅក្នុងពុទ្ធសាសនាសូមលោកក្រុមមេតា ងាយទេញោមអ្នកស្ដាប់អាត្មាលឹងប្រហែលឆ្នាំខ្លះប៉ុណ្ណឹងមិននឹងយល់ផងមុំគាត់មិនដែរស្ដាប់ឲ្យខ្ញុំទៅបញ្យល់បំភ្លេតឲ្យគាត់យល់មិនទៅពិបាកណាស់ បើយើងនៅត្រូវការពួកគាត់ធ្វើតាមគាត់ក៏ធ្វើទៅអាត្មាមានទៅថាអីទេរាល់អាត្មានិយាយហ្នឹងអាត្មាអត់មានទៅបំបត្តិរឿងអីមួយសូម្បីតែមួយព្រោះមនុស្សស្ដាប់អត់យល់ជាភ័យបាត់ឆ្នាំងបាយយំដឹងអាត្មាជិតថាអញ្ចឹងណាលើបន្តិចឥឡូវហ្នឹងពួកអត់មានជនជាអ្នកណាមួយមកទៅបំបត្តិទេអត់មានទេបយល់ហេតុផលសិទ្ធិរបស់អ្នកសម្រេចហ្នឹងហើយ ស្ដាប់អ្នកខ្លះស្ដាប់អាត្មាហ្នឹងគាត់ហៅកន្លែងយល់មិនឃើញដែរហ្នឹងពីព្រោះអីស្ដាប់តែស្ដាប់ដោយអកតេធម៌ស្ដាប់អត់យល់ទេតែពេលស្ដាប់លើហ្នឹងមិនខ្វះទេអ្នកកំពុងតែចាំយកចំណុចយកទៅនិយាយណាប៉ុន្តែអាត្មាមិនដែលទៅខ្វល់អីរឿងអញ្ចឹងទេប៉ុន្តែសួរថាគាត់យល់ពីបំណងពិតរបស់អាត្មាទេអត់ទេគាត់កំពុងអង្គុយហ្នឹងអង្គុយចាំមើលចាំមើលនិយាយតែចំណុចហ្នឹងគាត់ទុកមួយចំណុចហ្នឹងគាត់ទុកមួយធ្វើម៉េចទៅដាក់ហ្មងទៀត ហើយបើស្ដាប់អញ្ចឹងហើយវាបាំងអីគេវាបាំងពីសច្ចធម៌បាត់ហើយហ្នឹងបាំងពីបំណងពិតបាត់ហើយអាស្ដាប់ដោយស្រឡាញ់ពេកហ្នឹងក៏ក៏អាចបាត់ពីសេចក្តីពិតដែរស្រឡាញ់អាត្មាពេកហ្នឹងក៏អាចបាត់សេចក្តីពិតដែរมันអាចរកកំហុសឃើញឧទាហរណ៍ហ្នឹងហើយតែចាប់ជាសត្រូវហើយមិនមែនមកស្ដាប់យកកន្លែងល្អមកស្ដាប់យកចំណុចអាក្រក់ហើយអញ្ចឹងបាន ដើម្បីស្ដាប់នានាក៏ដោយពពុតឲ្យលះបង់អាស្អប់ស្រឡាញ់នឹងចេញនៅក្នុងមហាប្រទេស4អញ្ចឹងអ្នកណាក៏ដោយអ្នកឯងប្រកែប៉ុណ្ណាក៏ដោយតែពេលស្ដាប់ខ្ញុំប្រើការគិតខុសឬត្រូវអាហ្នឹងបានស្ដាប់ទៅបានប្រយោជន៍បើស្ដាប់ក្នុងអំណាចស្រឡាញ់ស្ដាប់ក្នុងអំណាចស្អប់អាហ្នឹងលំអៀងហើយចឹងជាយបល់របស់អាត្មាបើមិនជាយើងកុំចង់កើតរឿងអី វាមិនមែនកិច្ចបដិបត្តិមួយថ្ងៃនឹងទេគាត់ធ្វើអីធ្វើតោះគាត់ស្រោចទឹកអីស្រោចតោះគាត់លាស់ទឹកអីលាស់ទៅគឺរបស់គាត់តែជីវិតប្រចាំថ្ងៃរបស់ខ្ញុំមិនមែនពឹងអានឹងទេអានឹងវាយើងគ្មានអតិពលអីណាហើយយើងចោលពួកគាត់មិនបានអញ្ចឹងទៅរសាសុកទៅអត់អីទេអាត្មាអត់ទៅតោះអីទេរឿងហ្នឹងដូចអាត្មាចូលបានសពណាទៅស្រោចទឹកទៅសូត្រមន្តលាស់ទឹកអីតែអាត្មានៅហ្នឹងអាត្មាសូត្រដែរហ្នឹងប៉ិន គេមើលមកអាត្មាឃើញអាត្មាចូលរួមសូត្រមួយគេ តែអាត្មាសូត្រអាត្មាតាំងចិត្តផ្សេងអាត្មាសូត្ររំលឹកធម៌ចឹងហ្នឹងអង្គុយបិទភ្នែកសូត្រណាដាក់ទឹកមកខ្ជិលខ្វល់រុញទឹកមកធ្វើអត់ដឹងញាតិញោមដឹងតែឃើញអាត្មាសូត្រធ្វើគេរុញទឹកមកអាត្មាបិទភ្នែកមកប៉ិនមិនធ្វើឲ្យខុសគេពេកទេអ្នកមើលមកគេឃើញអាត្មាចូលរួមពិធីហ្នឹងក៏ប៉ុន្តែណូ goal របស់អាត្មានោះផ្សេងអាត្មាសូត្ររំលឹកគុណព្រះអង្គទេរំលឹកធម៌កុំឲ្យភ្លេចទេ មិនបានតាំងចិត្តទៅសូត្រឲ្យសេរីសួស្តីអីទេដូចមង្គលសូត្រអីវ៉ាន់ហ្នឹងពុទ្ធអីណាបង្រៀនមកឲ្យយើងទៅសូត្រយកមង្គលហ្នឹងពុទ្ធបរៀនឲ្យយើងយកមកប្រតិបត្តិដែរពេលនិយាយហ្នឹងមិនមែននិយាយមួយមនុស្សផងនិយាយមួយទេវតាទេប៉ុន្តែខណៈបាននិយាយចឹងហើយវាកើតជាមេរៀនឡើងក៏យកមកបរៀនប្រាប់មនុស្សឲ្យគោរពប្រតិបត្តិ action ទាំងអស់ខ្លាចជាកម្មទាំងអស់បានវាបង្កើត ផលកើត នឹងស្អីក៏ពាក់ព័ន្ធមួយកម្មដែរទោះបីមានសមុទ្រឋានផ្សេងក៏ដោយសមុទ្រឋានពីអតៈសមុទ្រឋានពីអាហារសមុទ្រឋានពីស្អីក៏ដោយគឺព្រោះតែមានកម្មនឹងអស់កម្មលែងមានឯបញ្ញខណ្ឌនេះនៅតែតកអាហារទៅទេនឹងទៅកុំ stress អញ្ចឹងជាសំណូមពររបស់អាត្មាមើលស្ថានភាពបុគ្គលឆ្លាតមើលស្ថានភាពមិនមែនរឹងតឹងទេ ចាស់ចាស់ក៏ត្រូវការអញ្ចឹងទាំងអស់ហើយមិនទេមិនទេដល់ធ្វើឲ្យឆ្លោះគ្នាពេញនឹងឯងអូអានឹងកើតទេព្រោះកាយការបដិបត្តិរបស់យើងរាល់ថ្ងៃតទៀតហ្នឹងហើយឧទាហរណ៍ដូចអឺការបញ្ចុះសីមាអីចឹងព្រះអង្គខ្លះលោកលោកពិបាកនៅពេលដែលលោករៀនវិន័យចេះទៅអាបញ្ចុះសីមាដូចគេធ្វើហងៃនោះវាអត់ត្រូវទេអត់ត្រូវទេហ្មង ហើយពិបាកធ្វើកម្មទៅបញ្ចុះនៅក្រៅបញ្ចុះនៅក្រៅពហិយហើយបញ្ចុះសមាយើងដើម្បីឲ្យវាស្រួលដើម្បីធ្វើសមាហ្នឹងឲ្យវាតូចកុំឲ្យវាខកចូលមកខាងក្នុងហ្នឹងវាខូចសមានឹងលោកបញ្ចុះក្នុងពហិយហ្នឹងហ្មងហើយដល់ប្រពៃនេះឥឡូវគេទៅចុះនៅក្រៅមិនជួនកាលលោកខ្ជិលបកែកអះធ្វើតាមគេតាមឯងសិនតោះអញ្ចឹងតែមិនមែនជាបំណងរបស់លោកឯងលោកគណៈអះ ធ្វើម៉េចមិនឲ្យឯងធ្វើខុសគេនឹងគេចោទថាឯងនិកាយអីផ្សេងទៀតអញ្ញាអញ្ញាយពេញណាពេញណីណាទៅមកសាសិនណារួចទៅបានលោកជុំគ្នាលោកធោវិន័យគ្នាលោកហ្នឹងក៏លោក សូត្រចង់សីមាថ្មីស្ងាត់ស្ងាត់នៅក្នុងពហិរបស់លោកទៅអាហ្នឹងវាជាកិច្ចឆ្លាតរបស់លោកមួយព្រោះនៅក្នុងសង្គមហ្នឹងធ្វើម៉េចអត់ព្រះនៅផងបើព្រះ នៅទៅយើងជាទៅប្រាប់ព្រះអង្គទៅចុះបើព្រះអត់នៅធ្វើខុសគេវាយហ្នឹងហើយដូចសូត្រមុនសូត្រអីអាត្មាសូត្រតា ខ្លះក៏ថាលោកឯងសូត្រមុនដែរទៅថាសូត្រប៉ិនមានដឹងថាចិត្តអាសូត្រដោយចិត្តអីអត់អាសូត្រជិលឆ្លោះអាសូត្រកុំឲ្យអ្នកនៅនឹងមាន ការរង្គៀសចឹងណាដោយចិត្តអនុគ្រោះចឹងកុំឲ្យគេរង្គៀស នោះជាបន្តនេះគឺអូនដាណូចឹងឯងអានចឹងបើសិនប្តីប្រពន្ធលែង មានចិត្តស្រឡាញ់គ្នាហៅថាអស់និស័យដែរទេអឺយើងនិយាយចឹងក៏បានដែរយើងនិយាយភាសាសាមញ្ញណា ណាភាសាសាមញ្ញមាននិស័យដូចជាចូលចិត្តគ្នាដល់ពេលលែងចូលចិត្តគ្នាយើងហៅថាអស់និស័យអីចឹងប៉ុន្តែនិស័យតាមធោហត្ថនិសយបច្ច័យអីនោះវាជាន័យផ្សេងមួយទៀតចឹងណាអស់និស័យដូចជារឿងបួសអីចឹងដែរដល់ពេលចង់សឹកគេហៅថាអស់និស័យអស់អានិសង្ឃអស់និស័យអីចឹងហ្នឹងជាភាសាសាមញ្ញដែលយើងនិយាយជាតែបានហើយមិនជាតោះខុសអីទេ ធាតពិតហ្នឹងវាអស់ចិត្តស្រឡាញ់នឹងឯងមានអស់និស័យអីនិស័យវានៅមាននិស័យជាសត្រូវនិស័យជាស្អីស្អីមកកកោកទៀតសឿនស៊ីវគាសុននីសុមុនីអូឈ្មោះវិញពីរដ្ឋតិចសាសម៉ោង3ទៀបភ្លឺហើយអូមិនមិនមិនសំណួរទេសំណួរខាងលើនោះតើលីហូសួរថាតើលោកធម៌មានប៉ុន្មាន អឺលោកធัวធัวអឺប្រចាំលោកឬក៏ធัวសម្រាប់សัตว์លោក លោកធัวលោកៈធัวលោកធម្មមេហិលោកាសៈធម្មោធัวសម្រាប់សัตว์លោកនឹងឯងមាន8បាទ ហើយទូទៅទាំងអស់มันមានរើសចិត្តសាសអីទេពាក្យថាសត្វលោកហ្នឹងឲ្យតែមានវត្តមាន តាំងពីនរកប្រែតរិឆានសុរកាយមា ព្រំមនុស្សអីទាំងអស់ព្រះមិនព្រះអតិទេពមិនអតិទេពឯឲ្យតែមានជីវិតក្នុងលោកនេះតែនៅនៅក្រោមឥទ្ធិពលនៃលោកធម៌នោះនឹងមាន លោកធម៌នឹងចនិចសំបីព្រះសម្មាសម្ពុទ្ធក៏ដោយប៉ុន្តែតែខុសគ្នាត្រង់ថា បុគ្គលអ្នកមានចិត្តរឹងមាំមិនញ័រដោយលោកធម៌នោះតែបើចិត្តមិនរឹងមាំទេ តែងតែញ័រដោយលោកធម៌នឹងឯងលោកធម៌នឹងមាន8 8 8ទី1នឹងគឺមានលៀបមានលៀបមានលៀបនឹងគឺ ពេលយើងបានអី បានលុយបានកាក់បានកូនបានចៅ បានទ្រព្យបាន សម្បត្តិ ចំណេញរស់ស៊ីចំណេញអីហ្នឹងអាហ្នឹងជាលៀបលៀបដែលកើតឡើងបានដោយគេឲ្យបានដោយការលួច ថាបានដោយសារអីក៏ដោយឲ្យតែបានអារឿងបានមកនោះហ្នឹងហើយបានដោយរស់ស៊ីបានដោយជួចឆក់ប្លន់បានដោយគេឲ្យ បានដោយស្អីស្អីពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាអចលនៈទ្រព្យឬក៏ជាជាបុតជា ប្រពន្ធជាកូនជាប្តីអីតែបានមកនិយាយរួមថាបានមកជាលៀបចាត់ថាជាលៀបហ្នឹងហើយកុហកក៏មានប្រសក់ក៏មានអឺដល់លោកសង្ឃវិញវាបានដូចជាគេបច្ចេប្រកេនបច្ច័យ4ប្រកេននេះប្រកេននោះជារបស់អីចឹងណាហៅថាបានលៀបជាកុហកហ្នឹងបានលុយបានកាក់រស់ស៊ីចំណេញបានស្រែបានចកាបានផ្ទះបានសបាយនិយាយរួមទៅពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលបានមកហ្នឹងហៅថាបានលៀប ណាបានលៀបប៉ុន្តែធัวវាមកមកគូមកគូរបស់វា វាមិនមែនចេះតែបានទេយើង ប្រាថ្នាចង់តែបានក៏ប៉ុន្តែវាគូមួយបាត់ឹងមិនលៀបនឹងវាគូជាមួយនឹងអលៀបណាលៀបជាគូនឹងអលៀបអលៀបនឹងគឺវាបាត់ទៅវិញវាបាត់ទៅវិញឬក៏មិនវាមិនបានទីហៅប្រាថ្នាចង់បានក៏ប៉ុន្តែវាអត់បានអាហ្នឹងក៏អលៀបដែរបានហើយវាបាត់ទៅវិញហ្នឹងហៅឈ្មោះថាអលៀបដែរ វាវាគូរបស់វាអញ្ចឹងហ្នឹងហើយដូចយប់នឹងថ្ងៃវាតែងតែមកមកគូមកគូអញ្ចឹងយើងមិនអាចប្រាថ្នាយកតែថ្ងៃទេយប់ក៏វាមកដែរគឺវាមកអញ្ចឹងតែហ្មងហ្នឹងហើយអញ្ចឹងរឿងហ្នឹងយើងធ្វើបន់សែនប្រមាណលាន ឆ្នាំក៏ដោយក៏វានៅតែអញ្ចឹងអ្នកប្រាថ្នាក៏អញ្ចឹងអ្នកមិនប្រាថ្នាក៏អញ្ចឹងតែធម្មតាប៉ុន្តែសំខាន់ថាអ្នកប្រាថ្នានេះវាខាតប្រយោជន៍ខំអត់អត់អំពើ អានឹងមកគូទៅបានពីណាលៀបអត់លៀបហើយមួយទៀតនឹងសរសើរហើយនឹងនិន្ទាសរសើរមនុស្សចូលចិត្តឲ្យគេស្រឡាញ់រាប់ អានឲ្យគេសរសើរឲ្យគេពរនីសេចក្តីល្អរបស់ខ្លួនឯងបើតាណានិយាយអាក្រក់ហ្នឹងមិនបានទេប៉ិនគេបានជាភ្លេចថាអានឹងដូចប្តីពន្ធវាអញ្ចឹងមកគូមកអញ្ចឹងដូចថ្ងៃយប់អញ្ចឹងមកតែការមានការសរសើរមានការនិន្ទាគេញ៉ាំមនុស្សយើង បើរស់នៅជាសាមញ្ញគេមិនសូវស្គាល់គេមិនសូវសរសើរអាពាក្យនិន្ទាហ្នឹងក៏តិចដែរហ្នឹងប៉ុន្តែគេស្គាល់ច្រើនគេសរសើរច្រើនអាពាក្យនិន្ទាហ្នឹងក៏ច្រើនដែរគេណាវាអញ្ចឹងដូចតែរឿង movie យើងមើលវាវាត្រូវតែសមគ្នាអញ្ចឹងបើវាល្អមើលឧទាហរណ៍ដូចជាបើគេនិយាយពី ផ្ដោតទៅលើរឿងស្នេហានិយាយពីគូប្រជែងគ្នានឹងវាចាក់ចុចវាដាក់ដោតគ្នាក៏ខ្លាំងដែរហ្នឹងហើយ អបើគេលេងពីរឿងរ៉ូស៊ីគេលេងរ៉ូស៊ីអញ្ចឹងអាគូប្រជែងរ៉ូស៊ីនោះក៏ខ្លាំងដែរបើគេលេងពីរឿងអឺជាស្រ័យអឹមមានអ្នកគូទ្វារស្មានទៅបើកទៅបើកទ្វារតិចសិនហ្នឹងហើយស្អីក៏វាមកគូមកគូចឹងដែរ បើគេលេងលេង ពីរឿងក្បាច់គុណអាតួអាក្រក់ហ្នឹងក៏ក្បាច់គុណខ្លាំងដែរបើគេរឿងកម្ពូលយុទ្ធសិលតួអាក្រក់ហ្នឹងក៏មានយុទ្ធសិលចឹងដែរហ្នឹងហើយឃើញឃើញមកគូហ៎មកគូមកគូមកវាល្អមើលលោកធនវាចឹងដែរហ្នឹងហើយចឹងដល់ពេលយើងយល់ថាលោកធម៌វាជាធម៌ប្រចាំលោក នេះចឹងទៅមនុស្សដែលយល់ ពីលោកធននឹងច្បាស់លាស់ហ្នឹងលែងបនលែងវកហ្នឹងអទី3នោះមានយោះអត់យោះយោះនឹងសំដៅដល់គេឈ្មោះកត្តស័ព្ទឬក៏តំណែងយោះស័កអីហ្នឹងហើយនឹងបាត់យោះទៅវិញគេលែងគោរពគេលែងរាប់អានគេលែងបូជាអីចឹងទៅមានពេល គេគោរពមានពេលគេអត់គោរពនឹងចឹងហើយ គូទី4នោះ សុខហើយនឹងទុក្ខតើសុខមកបន្តិចផ្លាស់ប្ដូរជាទុក្ខហើយធម៌ទាំងអស់ហ្នឹងថា ជាធម៌ប្រចាំលោកនេះព្រះអង្គថាទូទៅដល់សត្វលោកទាំងអស់សម្រាប់ស្ដេចត្រីកហបតីរហូតដល់អ្នកក្របំផុតហើយព្រះអង្គត្រាស់ថាអំបាលព្រះសម្មាសម្ពុទ្ធគង់សម្ដែងពធកណ្ដាលបរិស័ទទាំង4នោះក៏គង់មានអ្នកសោបមានអ្នកស្រឡាញ់មានអ្នកសរសើរមានអ្នកនិន្ទាដែរ បញ្ហាអីទេរឿងនឹងវាធម្មតាចឹងលោដល់ព្រះអង្គប្រៀបធៀបថាកុំថាឡើយដល់ទៅសត្វមានជីវិតសម្បីព្រះច័ន្ទព្រះអាទិត្យហ្នឹងក៏មានអ្នកតោះមានអ្នកទើសមានអ្នកចូលចិត្តដែរនឹងវាជាធម្មតាចឹងណាកាលណាយើងយល់ពីរឿងធម្មតាចឹងទៅ កាលណាយល់ពីរឿងធម្មតាចឹងទៅ យើង ធ្វើហេតុរបស់វាមើលដំណើរតើជីវិតរបស់យើងថាត្រូវធ្វើម៉េចតែប៉ុណ្ណឹង យើងលែងព្រួយលែងបារម្ភអីច្រើនណាលែងទៅរករឿងបន់ស្រន់ទៅរករឿងស្អីណានៃអឺច្រើនពេកពីព្រោះយើង ដឹងពីភាពធម្មតារបស់វានឹងចឹងលោកធម៌នឹងមានប៉ុណ្្នឹងឯងអ្នកសួរខណៈសួរថាមាន ប្រមាណអញ្ចឹងហើយអាត្មាក៏បានរៀបរាប់ហើយអឺលៀបអត់លៀបសរសើរនិន្ទា មានយសអត់យសសុខទុក្ខហម៉ាឡាសូមថ្លែងគុំឲ្យសពគ្រប់តើលោកអាចបើកឡានបានអត់អឺមបើយើងយោងតាមវិន័យវាមិនឃើញហាមអីទេព្រោះសម័យពីដើមអត់តាន់មានឡានបើគិតថា បើយើងគិតថាបើកឡាន បានវាទៅឡានផ្ទាល់ខ្លួនហើយតែការឡានផ្ទាល់ខ្លួនវារវល់ច្រើនហើយលោកសង្ឃនឹងមិនគួរមានសម្បត្តិធ្លាប់អីច្រើនទេអាហ្នឹងវាគិតទៅផ្លូវហ្នឹងវិញ ពួកអីតែមានឡាន ខ្វល់រឿងឡានចាក់សាំងឡានអឺឡានខូចឡានបុកគេឆ្លោះគ្នាឡើងតឡាការលោតបុកគេស្លាប់ជាប់គុកស៊ីវាអត់ជារឿងដែលសាមណៈគួរធ្វើ តែបើថាហេព្រះមានហាមណាគិតតាមហ្នឹងវាចឹងប៉ុន្តែយើងគិតថាអឺជីវិតជាលោកសង្ឃហ្នឹងគួច្បុកច្បល់ច្រើនអត់គួមានរបស់ច្រើនអត់ស្រុកនេះដូចថ្មនៅនេះអីហ្នឹងស្រេចលើយើងគិតថាពិបាកឬក៏សំណុកទេបើយើងចង់តាមចិត្តយើងបាក់ទៅមានហើយប៉ុន្តែថ្មដូចមិនអីផងជិះរៀនជិះបាសរៀនជិះអីចឹងឥឡូវចេះអន្ថឹកហ្នឹង ធ្វើជីវិតដូចគេដូចឯងដើរទៅជិះបះទូឡើងបះឡើង train ទៅអត់ខ្វល់ញាតិញោមបញ្ចូលតកាតឲ្យអាការម៉ាប់ឈោតទៅដល់ឈោតឆ្វាច់ឡើងទៅជិះស្រួលគ្មានភ័យឡានខូចឡានអីកាលណាយឺតជាងយើងបើកខ្លួនឯងតែយឺតឬលឿនសន្ទុះចិត្តរបស់យើងទេយើងចង់មិនហ្នឹងលើយើងចង់ទេតែយើងចង់លឿនជាងហ្នឹងបញ្ហាទៀតទេ ទៅបន់ទៅទៀនអីគេមុនមិនមកយោអាត្មានឹងទៅតាមណា គេមកយោទៅកុនពេកទៅមាន Uber ស្រួលអានឹងម្ដង ម្ដងសរុបតម្លៃវាមិនស្មើនឹងអឺឡានខ្លួនឯងឡានខ្លួនឯងត្រូវទិញឡានត្រូវឆឹកត្រូវអីអីច្រើនអានេះរឿងថ្មនិយាយរឿងលោកទេ តែបើកុហកចាំបាច់ឡានចាំបាច់ ចាំបាច់មិនត្រូវទៅធ្វើការអញ្ចឹងធ្វើការ ត្រូវមាន license ត្រូវមានបើមិនមាន license បាក់រកការងារធ្វើអាស្រុកនេះព្រោះទៅធ្វើការបើកឡានខ្លួនឯងវាតន់ម៉ោងអាហ្នឹងវាខុសគ្នាអញ្ចឹងតែបើលោកមានការងារណាជាប្រចាំត្រូវទៅតកែស្ដីទៅមិនតាន់ទៅសាលាមែនសាលាវាអាចយឺតយ៉ាវអីតិចតួច ប៉ុន្តែជាសិទ្ធិសេរីភាពទេ មាន លោកបើកហើយបើលោកបើកក៏បើកទៅមិនអីទេអាត្មាមិនជាថាអីទេ ព្រោះលោកក៏ពិបាកពឹងគេដែរបានលោកបើកព្រោះមនុស្សស្រុកនេះសិទ្ធិរវល់ហ្នឹងហើយហ្នឹងបើយើងគិតពីរឿងហ្នឹងប៉ុន្តែអាត្មាទោះបីមិនខុសវិន័យក៏មិនបើកមូលហេតុអញ្ចឹងថាតើកាលណាមានឡានវារវល់ច្រើនមួយឡានហ្នឹងហើយ ពិសេសបើឡានហ្នឹងវាបុកគេគិតទៅដល់រឿងហ្នឹងបើឡាន បុកគេពិបាកទាំងកំហំអញ្ចឹងទៅឡើងតឡាការអីអីចឹងបាក់អឺគឹមកំពង់ឈិតទៀលកំពង់ឈិតទៀលហេតុអ្វីมันអាចសម្ដែងធัวដល់បុគ្គលដែលមិនជឿដោយអនុគ្រោះអឺមិនអញ្ចឹងទេ ថាធัวมันអាចសម្ដែងដល់អ្នកដែលមិនមានឧបនិស្ស័យ មិនមែនរឿងជឿឬមិនជឿទេมันមានអបនិស្ស័យមានន័យថាមនុស្សហ្នឹងទោះយើងចង់មិនក៏ក៏អត់ស្ដាប់អញ្ចឹងដល់ក៏អត់បើកច្រកគាត់ហើយអត់បើកតិចស្ដាប់យើងហើយអត់អត់ឲ្យយើងជួយបញ្យល់ហើយយើងទៅនិយាយមិនយើងនិយាយបានតែតែអ្នកដែលដែលអាចស្ដាប់គ្នាបានដល់រឿងជឿមិនជឿជារឿងដោយឡែកអ្នកខ្លះមិនជឿក៏ដោយប៉ុន្តែគ្រាន់តែចង់ស្ដាប់ឲ្យដឹងហេតុផលហ្នឹងក៏បានដែរឃើញទេរឿងរឿងជឿមិនជឿ មិនសំខាន់ទេសំខាន់តើតើនៅនឹងមនុស្សចង់ដឹងហេតុផលអត់ដូចយើងមានអាហារយកទៅឲ្យគេវាជាប់ត្រឹមតែគេហាញអត់ស៊ីគេអត់ភ្លក់តែគេអត់ចង់គេអត់ស៊ីទៀតមិនដឹងមិនដឹងធ្វើម៉េចទេពួកយើងខាងនេះមហូបខ្ញុំល្អនឹងអ្នកអ្នកមិនទិញក៏ឲ្យចោភ្លក់មើលទៅ ទេអត់ភ្លក់ទៀតធ្វើម៉េចហាយើងធ្វើម៉េចទៅវាយគេបញ្ចូលម៉េចអឺ អញ្ចឹងបើទោះគេមិនទិញឬក៏យ៉ាងម៉េចយ៉ាងម៉េចគេបានភ្លក់បន្តិចទៅក៏យើងគិតថាគួរតែឲ្យគេភ្លក់ដែរតែបើគេថាមិនទិញហើយគេមិនភ្លក់គេមិនមើលទៅទៀតអានឹងគេធ្វើម៉េចដូចធัวអញ្ចឹងមិនក៏មិនអាចសំដែងដល់អ្នកមិនជឿបានអានឹងវាជារឿងមួយសួរវាខុសបច្ចេកទេសបន្តិចថាវាមិនពាក់ព័ន្ធនឹងជឿឬមិនជឿពាក់ព័ន្ធថាទៅនៅនឹងនឹងមានគំនិតថាចង់ដឹងនឹងនិយាយរឿងអីគាត់ដូចមកចែកពេលនេះមានលីមីតណា មែនទេអាត្មានិយាយសម្រាប់តែអ្នកជឿតា No មកនិយាយសម្រាប់ទាំងអស់គ្នាតាមិននិយាយសម្រាប់តែ Buddhist ណា No អ៊ីស្លាមអីក៏ដោយយេស៊ូអីក៏ដោយស្ដាប់តាមានបញ្ហាអីទេ ជារឿងទូទៅសម្រាប់ជីវិតរបស់យើងតាឃើញទេអត់មាន limit ទេអត់មានកំណត់ទេប៉ុន្តែมันប្រកាសថាហេទល់តែពុទ្ធបរិស័ទបានស្ដាប់បានពុទ្ធបរិស័ទខឹងស្មាមកកណោអ្នកធ្លាប់ទៅបើឆើចទៅអីមកជ្រះថ្លាមួយស្មាមកកណោឥឡូវធ្វើម៉េច